សង្កេតពិនិត្យមើលដែលយើងនឹកហើយយើងចង់ទៅទៀតហ្នឹងមកអំពីចិត្តហ្នឹងបានបញ្ជូនទៅរកគុណព្រះសម្មាសម្ពុទ្ធគុណព្រះអរហន្តហើយធ្វើឲ្យចិត្តនឹងឯងមានសភាព ជ្រះស្រឡះអំពីកង្វល់ក្នុងโลกហ្នឹងកន្លែងហ្នឹងឯងដែលដែលយើងចេះតែនឹកចង់ទៅដែនដីពុទ្ធភូមិហ្នឹងវាមានលក្ខណៈរបស់ចិត្តដែលជ្រះថ្លាក្នុងគុណហើយមានសភាព ណាដែលវាជ្រះស្រឡះនៅ ការខ្វាយខ្វល់ក្នុងលោកនេះប៉ុណ្ណាហ្នឹងហើយដោយយើងស្ដាប់ធัวពីរោះអញ្ចឹងថាវាមានការស្ងប់រងាប់នៅ ការសង្ស័យស្ងប់រងាប់នៅទុកកង្វល់ផ្សេងផ្សេងហ្នឹងគឺយល់សេចក្តីនៃពធัวទៅពីរោះរហូតដល់សម្រេចមគ្គផលហ្នឹងហើយ គឺវាស្ថិតនៅក្នុងចិត្តវាមិនមែនស្ថិតនៅចំពោះតែអារម្មណ៍ខាងក្រៅនឹងទេអារម្មណ៍នឹងគ្រាន់តែថាជានិមិត្តសម្រាប់ឲ្យចិត្តនឹងឯងបានចម្រើនឡើងទៅដោយសេចក្តីស្ងប់ស្ងាត់សេចក្តីជ្រះថ្លានឹងឯងជាអនុសតិនឹងអញ្ចឹងក្នុងសេចក្តីនៃពធัวអញ្ចឹងយើង ណាសិក្សាក្នុងវិជាដកអីអីហ្នឹងក៏ចេញជាធัวមកទាំងអស់ចឹងពិតមែនតែរឿងរ៉ាវអីខ្លះប៉ុន្តែគឺមានជាធัวណាជំរឿទៅក្នុង ការដែលស្ថិតនៅក្នុងភពនឹង វាមានទុកទោសអីនឹងយ៉ាងណាគឺជាអារម្មណ៍នៃការពិចារណាហ្នឹងណា កុំឲ្យចេះតែត្រេកអររីករាយទៅ អានឹងការដែលពិចារណាឃើញទុកទោសនឹងគឺល្អណាស់វាដូចជាយើងចេះកំណត់ថាមហូបអាហារនឹងវានាំឲ្យយើងឈឺអីឈឺអីចឹងណាហ្នឹងហើយដល់អញ្ចឹងគឺថាទោះជាឃ្លានក៏មិនហ៊ានទទួលទានហ្នឹងហើយហើយយើងវាចេះតែណាស់ថាឈឺអីឈឺដល់ស៊ីសិនហ្នឹងហើយប្រហប់ច្រាំតិចជ្រូកអាំងឈ្ងុយ ជាលក់ទិនក្រហមសដែកកសក់អីហ្នឹងតែដាក់ទៅគឺថាក្អអះកាន់ច្រមុះអះឈឺកអះអើយស៊ីសានឃ្លានណាស់មានវាចេះតែអញ្ចឹងណាហ្នឹងឯងប៉ុន្តែយើងទទួលទានអីអីស្រួលស្រួលទៅណារួចទៅទូទានទឹកទៅតាមហ្នឹង តែឆ្អែតទៅវាមិនចេះតែចង់ទៅនោះទេហ្នឹងហើយហើយទៅយើងបានឱកាសពេលវេលាដើម្បីបំពេញកិច្ចការងារជាប្រយោជន៍ហើយយើងរក្សាបោសុតទាំងទៅហ្នឹងហើយបន្តិចទៅឈឺទាំងឈឺហ្នឹងហើយត្រូវលេបថ្នាំអត់ដៃងាយបានអីចឹងខាតបោសុតទៅ អើយឈឺទៅស្ដាប់ធម៌ម្បាលនេះឈឺក្បាលអញ្ចឹងទៅអីទៅអាហ្នឹងវាខាតអញ្ចឹងអាហ្នឹងគ្រាន់តែលើជាឧទាហរណ៍ទេហ្នឹងហើយជាមួយគ្នានឹងអារម្មណ៍ដែលជាទីត្រេកអរជាទីរីករាយហ្នឹងវាសិតតែមានទុកទោសក្នុងនឹងហើយក៏យើងមិនមែនថាមិនដឹងសោះទៅនោះទេប៉ុន្តែវាចេះតែថាឃ្លាន អត់វាមិនបានអីចឹងណាអាហ្នឹងបានជាព្រះរាមានុភាហ្នឹងព្រះអង្គសំដែងពធัวហ្នឹងប្រាប់សពគ្រប់ពិទុកពិទោសអីហ្នឹងហើយបង្កើនឲ្យភិក្ខុទាំងឡាយហ្នឹងមានសេចក្តីអត់ធន់ដោយព្រះអង្គសំដែងថាភិក្ខុឃើញចំនួភ្លើងហ្នឹងទេឃើញព្រះអង្គហើយចុះទៅអោភ្លើងហ្នឹងហើយនឹងអោកូនកំមុំគេណាស្រួលជាងអូអោកូនកំមុំគេស្រួលព្រះអង្គឆ្លើយអញ្ចឹងណាស់ វាខុសអស់លោកឆៃអញ្ចឹងហើយត្រង់ត្រង់អញ្ចឹងហ្នឹងឯងបានព្រះអង្គទ្រង់បញ្យល់ទៅថាណាមែនទេអោភ្លើងហ្នឹងវាគ្រាន់តែឆេះស្លាប់ទេអត់ធ្លាក់នរកព្រះអង្គតែអញ្ចឹងហ្នឹងឯងការដែលវាប្រព្រឹត្តទៅក្នុងកាមគុណប្រព្រឹត្តទៅជាទុកជាទោសហ្នឹងហ្នឹងឯងវាដល់នៅសេចក្តីទុកក្នុងអបាយភូមិចឹងចឹងទៅ ហ្នឹងគឺព្រះអង្គទ្រង់លើកដើម្បីឲ្យឃើញថាវាមានទុកទោសនៅក្នុងណាការត្រេកអររីករាយជាមួយនឹងលោកហ្នឹងហ្នឹងហើយអញ្ចឹងគឺថាកណាពុទ្ធចាស់ជ្រាបពីចំណុចខ្សោយរបស់កិលេសគឺការពិចារណាទុកទោសអ្វីៗក្នុងលោកហ្នឹងហ្នឹងហើយមិនទៀងមិនស្អាតជាទុកជាអនត្តាហ្នឹងហើយ 4មុខហ្នឹងក្នុងសតិប្បដ្ឋានប៉ុន្តែហ្នឹងឯងដល់ចំពោះមុខមុខហ្នឹងក្នុងកាយានុបស្សនាសតិប្បដ្ឋានហ្នឹងក៏ដើម្បីបាននៅការគ្របសង្កត់សេចក្តីសម្គាល់ថាស្អាតថាល្អក្នុងរូបកាយហ្នឹងហើយវេទនានុបស្សនាទេពឋានហ្នឹងដើម្បីកម្ចាត់បងនៅអាសេចក្តីសម្គាល់ថាសុខក្នុងទុក្ខ ហ្នឹងណាហើយចិត្តានុបស្សនាទេប្រឋានហ្នឹងក៏ដើម្បីចាប់បងនៅដីដែលសម្គាល់ថាទៀងក្នុងរបស់ដែលមិនទៀងហ្នឹងហើយធម្មានុបណ្ណាតថាមិនចាត់បងនៅសេចក្តីសម្គាល់ថាជា ទូខ្លួនក្នុងរបស់ដែលមិនមែនខ្លួនហ្នឹងអញ្ចឹងវាបាននៅការដែលសម្គាល់ត្រូវគឺថាមិនទៀងមិនស្អាត ជាទុកជាអនត្តាអានឹងយើងត្រូវតែរៀបពាក្យមិននឹងដាក់ឲ្យជាប់គ្នាអញ្ចឹងទៅណាមិនទៀងមិនស្អាតជាទុកជាអនត្តានឹងពូកែទៅណានឹងហើយបើយើងគិតថាជាមុនអាគមវិញពូកែហ្នឹងឯងតសិទ្ធណាស់ដែលអាចធ្វើឲ្យគុណចាស់រក្សាប្រភ្នោះនឹងបានទៀតហ្នឹងឯងដោយពីខោមួយអង្គខោមួយអង្គហ្នឹងអបសព ភិក្ខុមិនបានអបសពចង់សឹកខ្ញុំព្រះអង្គស្រឡាញ់នាងធូលកុមារិកាអូចឹងភិក្ខុភិក្ខុឯងហ្នឹងពីមុនកើតជាជ្រូកណាឈ្មោះសាលុកជ្រូកនេះមានឈ្មោះទៀតណាសាលុក សស្អាលោសុកហើយត្រូវនាងធូលកមារិកានឹងឯងជាម្ចាស់ក្នុងកាលនោះជាអ្នកចិញ្ចឹមនឹងឯងហើយកាលហ្នឹងតថាគាត់ហ្នឹងកើតជាគោឈ្មោះមហាលោហិតហើយអនន្តហ្នឹងកើតជាគោប្អូនឈ្មោះចូលៈលោហិតហើយគោ ដែលជាអតីតជាតិរបស់ព្រះអនន្តនឹងមកប្រគ្រោះជាមួយបងគេថាយើងខំធ្វើការហត់នឿយសម្បើមគេឲ្យគេឲ្យស៊ីទៅចម្បើមហើយសាលុកអូស៊ីសិតតែសុបសុបតែស៊ីសិតតែសុបណាសិតតែបសិតតែកល្អហើយគេឲ្យដេកខំគ្រេទៀតបាន ណាពពុរិស័ទនឹងមហាលោហិតនឹងប្រាប់ប្អូនថាអាអូនឯងកុំតែចង់ស៊ីដូចជ្រូកហ្នឹងណាចាំមើលចាំមើលតែនាងដែលអ្នកអញ្ចឹមហ្នឹងគេរៀបតាណាអូនឯងចាំមើលហ្នឹងឯងឥឡូវយើងស៊ីចំបើងទៅស៊ីកាមទៅគេឲ្យស៊ីអីស៊ីនឹងទៅណាហ្នឹងក្នុងតេកនិបាតជាដកនេះថាបានប្រហែលថ្ងៃ ណាពិធីស្ដីដណ្ដឹងរៀបការអ្នកអញ្ចឹមសាលុកនឹងឯងទៅអញ្ចឹងគឺមានអីរេដាក់ហូមសាលុកប្រកាច់ទៅរដីដេកស្លាប់ហើយកោទាំងពីរហ្នឹងសម្លឹងមើលទាំងពីរហ្នឹងឯងចឹងដល់ចឹងទៅបានឈប់ឈប់គិតចង់សុបសុបនោះហើយណាហើយព្រះរាមានុភាពព្រះអង្គសម្ដែងមកគាថា ចុងក្រោយនឹងគឺព្រះបរមសាស្តាទ្រង់ត្រាស់សម្ដែងថាគោចាស់ទាំងពីរនឹងបានឃើញម្ចាស់អ្នកអញ្ចឹងជ្រូកនឹងវាយជ្រូកឈ្មោះសាលោកដោយអង្រេប្រកាត់ទៅដីស្លាប់ដីឈាមនឹងក៏នាំគ្នាគិតថាយើងស៊ីកាមក៏បានដែរស៊ីកាមទៅណា ហ្នឹងហើយហើយព្រះអង្គក៏សម្ដែងជុំជាដកប្រកាសសច្ចធម៌ទៅវិខហ្នឹងក៏បានតាំងនៅក្នុងសោតាបត្តផលទៅហ្នឹងគឺព្រះអង្គជ្រាបអធិស្រ័យព្រះអង្គលើកយកមកសម្ដែងធ្វើម៉េចឲ្យឃើញថាអ្វីអ្វីដែលជាទីត្រេកអររីករាយទៅហ្នឹងវាមានទុកវាមានទោសនឹងអញ្ចឹងអញ្ចឹងអញ្ចឹងគឺថាចំណុចខ្សោយកិលេសវានៅត្រង់កន្លែងហ្នឹងវានៅត្រង់ដែលថាអ្វីដែលវាបង្អោនទៅដើម្បីរីករាយហ្នឹង គឺយោនិសោមនសិការៈវាចេះកំណត់ទៅលើទុកទោសក្នុងរបស់ទាំងអស់ហ្នឹងសូម្បីតែសុខសោមនស្សប្រព្រឹត្តទៅក៏ដោយក៏ប៉ុន្តែអារម្មណ៍ដែលសុខសោមនស្សខ្សែផ្សោយក៏មិនទៀងជាទុកអាអាការដែលខ្សែផ្សោយសុខសោមនស្សខ្លួនឯងហ្នឹងក៏ជាសភាវៈមិនទៀងជាទុកជាទីពឹងមិនបានមិនអាចទីពឹងបានអីនឹងសុខសោមនស្សនឹងទេហើយអ្នកបួសក្នុងសាសនារបស់តថាគតណា ដែលប្រសាសនានេះនាំចេញចាក់ទុកអ្នកអត់សុខវេរវាយអីចឹងណាព្រះអង្គទ្រង់ទូមានចឹងហ្នឹងឯងគុណាចឹងរាគៈកើតឡើងរមែងមានចិត្តរីករាយសប្បាយក្នុងការរស់នៅ ជាមួយនឹងលោកនេះគុណាហ្នឹងឯងអាហ្នឹងគឺជាការសម្ដែងដើម្បីឲ្យយើងដឹងថារឿង ដែលយើងចេះតែរីករាយក្នុងការរស់នៅគឺដោយសារប្រក្តីនៃជីវិតនឹងគឺយើងរស់នៅជាមួយនឹងទុក្ខសមុទយៈនឹងឯងទាំងប៉ុណ្ណាយើងរស់នៅជាមួយនឹងតណ្ហារស់នៅជាមួយនឹងរាគៈបានជាយើងចេះតែត្រេកអរជាមួយគ្នានឹងអ្វីអ្វីក្នុងលោកនេះអាហ្នឹងគឺពធហ្នឹងរំលឹកអញ្ចឹងទាំងប៉ុណ្ណា ក្តីស្រឡាញ់ធ្វើឲ្យមនុស្សយើងប្រើប្រាស់ពេលវេលាដើម្បីហួងហែងរបស់ដែលជាទីស្រឡាញ់ហើយក៏ត្រូវសោកសៅត្រូវឈឺចាប់ក្នុងចិត្តនេះឯងដែលជារសជាតិជីវិតនៅក្នុងគុកកាមកិលេសហ្នឹងឯងនៅក្នុងគុកទៅហើយនៅក្នុងគុកអាចសម្រេចមគ្គផលបានដែរ ណាអាមាតរបស់បាទបសេនតិកោសលអ្នកហ្នឹងគាត់មានសិលចឹងហើយគាត់ធ្វើការល្អគាត់មិនមែនគិតតែពីប្រាក់ខែអីទេគាត់សប្បាយនឹងកិច្ចការងារដែលធ្វើទៅបានជាប្រយោជន៍ដល់ប្រទេសដល់នគរដល់អញ្ចឹងព្រះរាជាស្រឡាញ់តម្លើងយកស័កប្រាក់អីអញ្ចឹងទៅទៀតទៅវាមានអាមាតគ្នាគាត់នោះចំណែនយុគយងទៅធ្វើឲ្យព្រះរាជាភ័យចាប់អាមាតដែលជាទីស្រឡាញ់ព្រះអង្គនឹងដាក់គុក ដល់អញ្ចឹងអាមាត្យហ្នឹងគាត់បានឱកាសទំនេរឃើញទេវាវាមិនមែនថាអ្វីអ្វីសុទ្ធតែអាក្រក់ទេចឹងហ្នឹងឯងដោយសារថាយើងធ្លាប់បានខ្សែគប់នឹងពធัวធ្លាប់បានអប់រំ ជាមួយគ្នានឹងព្រះសម្មាសម្ពុទ្ធអញ្ចឹងទៅណាដល់ទៅពេលជាប់គុកដូចបាន សម្រាកអញ្ចឹងដល់អញ្ចឹងគឺថាគាត់នៅក្នុងគុកមានឯកកតាចិត្តទៀតចឹង ហើយពិចារណាសង្ខារធัวសម្រាប់សោតាបត្តផលក្នុងគុកហើយគុំចាស់មើលនៅក្នុងគុកសម្រាប់មគ្គផលដែរណាក្រោយមកបានតរាជាជ្រាបដឹងថាអាមាត្យនឹងអត់មានទោសកំហុសអីចឹងទៅក៏ដោះលែងមកសូមទោសសូមអីចឹងទៅហើយក៏តែងតាំងរឹងរិតតែមានឋានៈពងពោះទៅទៀតហើយក៏បានចូលកលរាជា អស់អត់ទោសចូលកលព្រះតមានពភាអាមាត្យហ្នឹងហើយទូលព្រះអង្គរឿងហ្នឹងរឿងដែលខ្លួនឯងជាប់គុកអីអីហ្នឹងពិចារណាធัวអីអីហ្នឹងក៏ចាក់ធ្លុះទៅក្នុងសច្ចៈធัวហ្នឹងប៉ុណ្ណាហើយបានព្រះតមានពភាហ្នឹងព្រះអង្គក៏ទ្រង់សម្ដែងវិជាដកប្រវត្តិកាលព្រះអង្គជាព្រះរាជាគ្រប់គ្រងដែន